ហន្តាវាហន្តាវាមជ្ឈិមារំមជ្ឈិមាអត់តលេងរួចហើយសានចន្ទ្រាទសានចន្ទហាសកេវិសបញ្ចសុរហាសានិនមយមិសិរសាអហំទេសានធម្មញ្ចសង្ខាញ្ចអតរេនមយនមការានុភាវេនហន្តាសាពេឧបតវេអនេកាអន្តរ យភិវិញ្ញាសន្តអសេសតោសម្ពុទ្ធហេបញ្ចបញ្ញាសានចចតវិសតិសហសកេជាតសហសានសហសាសមិចជាសសហសានញាមិ ចតោសាពុទ្ធេនវតរសតេអតិចតាលិសសហាសកេវិសតិសហាសានិនវេមិសិរសាអហំទេសੰធម្មចសង្ខាចអតរេនិនមិហមិហនមការានុពយវេនហន្វាសាពេឧបតវេអនេកាអន្តរាយាពិវិញ្ញាសន្តអសេសតោខ្ញុំថាដូចចង់យំមើលបនិជនតោ គេទេសចរិយាបាចមពមេកពាវិកនតੰជាតੰអភិនេខេវនាបធានចរិយាពោសិបាឡំគេមានក្រេមានហ្មងគេមានគេមានគេមានធម្មជាសាបញ្ញុតញ្ញណាបរវេធនវលោកន្តរធម្មេពុំមិនអវេជាថ្វាវេ ចូលណាំទើត្រូវតាមពុទ្ធិកំទើត្រូវឯងក៏ប្រឡំប្រឡំទៅសាសាសាសាណាគេព្រៀនចាប៉ាន់ធៀននិយន្តាំងសន្តាំងបទាំងអភិសម័យចសកោចោចសោចោចសវិចោចសមតតនិយនី សន្តិអវិទូរិវិសន្តិអវិទូរិសុតាវិសន្តិវេសៃវិសាពេសតាភិវន្តសកលថាយេបរារាមកពេហយេនមញ្ញកញ្ញពិជារោកតឆ្នាំកតយណាកតយណាប្រោប្រាំងសាមៃប្រោប្រាំងសាមៃប្រោប្រាំងសាមៃអ្នកប្រោប្រាំង Anh em kata kata jenang kata jenang kata kata sana kesannya pada kesannya វាចោចសមតអមិលាននិសន្តោសកោចសភរោចាបកេខោព្រះកណកោទវនសន្តតិសណាយចសោហោចសកោទវន រៀនយូរៗភ្លេចក្រោយអត់ទេអេវ៉ាអេវ៉ាសាទគុណទេអេវ៉ាសាទគុណទេសូមមានអ្នកមានតែសំភារវិទ្យាបរិមាណណាអើបងអើបងសុតអេអើយអោះកាលណាចាំហនតាវាហនតាវាមកជាមកជានេះអោះតោលេងមួយបាន អបអចាអបចាអកំកើពកលេងស្អានលេងកោធននៃចកភៀងបបាចាកេញយោវេបេញោបរាវបតៃយងទស្សនាវេខេមណាសាបេសាតាភវានសុខកាថាកេញបានភូតាកតាសាវាហាហាហាវេរាវីហាវេរាវីហាវេរាវីអានេះបើសិន វាថាវានិយាយចាស់ព្រេនតាមពោបងតាំងពីព្រេនតាមពោបងចេះទេអាវាមកពីក្រោយអាព្រេនតាមពោទេសាំររណបតមរយោនិយ៉ាងវហតារាខាយេនសង្ឃណាយេនសង្ឃវហតារាខាងវេយវហតាវាមហតាណាហាសតាំងឯង Bye bye bye bye bye. เรนตัมโพติสัมเพเรนะปะตังโมริโยริยังเวตาราคังเยนะสังเวตาเยนะสังเวตาราคังเมមហាសតាំងវេយមន្តាវិវិណេចរិយចរាសាំវេយមន្តា សកម្មសកលហេតុងប្រមមន្តអាខាតាំបរតន្តំធានាមហេបញ្ញលភាំងមហាតេជាងវណ្ណកតមហាយាសាំសាបេសតហេតានជាតាំតាំសនន្តសេសតអតបរហេតាំជាតាំបរតន្តំធានាមហេណាអត់សូមមកគេសូមកើតដល់ពេលសូមតែសូមកើតហើយដល់មិញទៅស្អីណាស្អីណាទៅពីទៅ